វត្តបានផ្លែកសាំងកម្មៅជូរដល់ដីទាំងអស់ទើបចេញទៅជួបឪពុកនឹងបានដែលមានប្រវត្តិពីដើមមកកបីឈ្មោលនេះគេហៅថាគ្រប់គ្រងកបីទាំងអស់ហើយឲ្យតាមេណាដែលកើតមកបាទគឺកូនឈ្មោលគឺគាត់ ដើរសម្រាប់ចោលទាំងអស់ហ្នឹងកាន់ធ្វើតែនឹងដូចឆ្មាដែរឆ្មាតកូនឈ្មោះថាបាទមើលយើងមើលឆ្មាអញ្ចឹងបាទដល់ពេលកបីមួយមេកបីហ្នឹងដឹងខ្លួនតងន់ហើយ ដឹងតែកូនឈ្មោលកូនលួច ទៅកាត់កូននឹងព្រៃបាទដល់កូននឹងធំឡើងពេញរូបពេញរាងសួររកឪពុកព្រោះបានម្ដាយហ្នឹងគាត់និយាយថាបើកូនចង់ទៅជួបឪពុកកូនទោះតកូនហាត់រៀនបាទបាទនេះនេះកូនបាទនេះកូន ទៅតែកូននឹងធ្វើម៉េចបានរស់បានរស់នៅក្នុងព្រៃនោះចិញ្ចឹមទៅធំពេញរូបពេញរាងដល់អញ្ចឹងម្ដាយថាកូនឯងហាត់ហាត់យ៉ាងម៉េចកូនឯងបុកដើមកសាំងផ្លែកសាំងធ្លាក់អាម៉ានកុំឲ្យដល់ដីគឺវត្តឲ្យអស់ផ្លែកសាំងនឹងបើកូនឯងហាត់អានឹងបុកវត្តបានផ្លែកសាំងកុំឲ្យជ្រុះដល់ដីទាំងអស់ទើបចេញទៅជួបឪពុកនឹងបានដល់ពេលហាត់ហើយ បានមកប្រកួតគ្នាហ្នឹងអញ្ចឹងឲ្យកូនគូលគ្នាបាទអញ្ចឹងដល់ប្រកួតគ្នា អាពុកនេះបានត្រឹមរងឯកូននេះគេកាយគឺហុំមកពីនាយណែរងអញ្ចឹងបានជាឈ្មោះហ្នឹងទៅជាឈ្មោះថាភូមិហ្នឹងឲ្យឈ្មោះពីប្រវត្តិសាស្ត្រហ្នឹងមកបារងកូនការរហូតដល់មកបច្ចុប្បន្នទើបពាក្យបារងកូនការคล้ายជាពាក្យបារង ស្នោការទៅវិញអូមិនបានដូរចឹងអាហ្នឹងដូចថាពាក្យកម្លាយឡើងមកចេះតែคล้ายចេះបារងកូនការបាទបារងកូនការ បាទនេះអ្នករង កូននេះកាចរត់មកបុកគេហៅកាកូនកាកូនកាចកូនកាចហ្នឹង បើឈ្មោះថាគេឲ្យកាកូនកាហ្នឹងបាទរងកូនកាហ្នឹងកាហ្នឹងគឺកាចតែម្ដងពេលយូរយូរវិវត្តទៅបារងវិញបាទដល់យូរយូរពាក្យហ្នឹងប្រជាជនចេះហៅបារងបារងទៅបារងហ្នឹងគឺទៅជាខ្លាយបារងបារងអញ្ចឹងទីវត្តនេះគឺមិនមែនវត្តបារងទេគឺជាវត្តស្នោកាស្នោកាវិញកូនកាហ្នឹងបាទអញ្ចឹងភូមិហ្នឹងជាដីដីកោះ ទាំងអស់គេចែកជាពីរភូមិតំបន់លិចទឹកពូណាទួលហ្នឹងអត់លិចទេអញ្ចឹងជុំវិញលិចទាំងអស់កាលពីដើមមកយើងធ្វើនេះយើងមកពីអរិយខ្សាត់មកឆ្លងនឹងរយៈពេល2ព្រឹករហូតដល់ថ្ងៃត្រង់អូនេះតាំងពីអរិយខ្សាត់បើយើងចង់ជិះឥឡូវក៏បានដែរគ្រូបាទបាទបាទចង់ទុះទុះឥឡូវដល់អរិយខ្សាត់ក៏បានដែរហ្នឹងហើយអញ្ចឹងបាទបាទប្រវត្តិហ្នឹងជាដីកោះទេល្អមែនបាទរងហ្នឹងអរគុណចឹងបាទអរគុណច្រើនគ្រូ